អូខេបាទជំរាបសួរបាទពុកម៉ែបងប្អូនបាទបងប្អូនដែលចូលចិត្តតាមដាន Facebook ក៏ដោយបាទ YouTube ក៏ដោយឬក៏បងប្អូនដែលនៅក្នុង group ក៏ដោយអូខេបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងចែករំលែកអំពីការដោះស្រាយបញ្ហាស្រមោលបាទជាពិសេសគឺនៅក្នុងរដូវភ្លៀងនេះបាទយើងដាក់ចំណីទៅរាល់ចំណីទាំងអស់នោះគឺវានឹងធ្លាក់ទៅបាតធុងចំពោះបង្កងឃ្មុំដែលចាស់ចាស់ខ្មៅខ្មៅដែលវាមានអាយុមួយឆ្នាំជាងអីហើយគឺក៏វាជាបញ្ហានៃការកកើតនៃសត្វស្រមោលនេះផងដែរ បាទនៅក្នុងភាសាអង់គ្លេសគេហៅ therapy labs ឬក៏អឺរ៉ុបបាទគេហៅថា chiasy បាទអញ្ចឹងនៅលើបង្គោលនេះបងប្អូនបានឃើញកូនខ្ញុំដែលបិទចិត្តបាទចិត្តញ័រហើយនឹងបើសិនជាដុកដឿយើងនៅឃើញបាត់ក្បាលអស់ហើយបាទវាស៊ីដាច់ក្បាលអស់ហើយគឺនៅសល់តែ ខ្លួនទេបើសិនជាបងប្អូនដាក់ផ្កាប់ទៅវានឹងធ្លាក់ទៅបាត់ទូហើយអញ្ចឹងបើសិនជាបងប្អូនបានឃើញក្នុងករណីបែបនេះគឺបងប្អូនត្រូវតែដោះស្រាយដោយអ្វីដែលខ្ញុំកំពុងធ្វើនេះឯងបាទអញ្ចឹងគឺយើងរាស់បកងចោលទាំងអស់ បាទយើងដាក់បកងថ្មី ហើយនឹងដាក់កាតចៃបាទហើយលាងទូសម្អាតផងដែរបាទអញ្ចឹងបើសិនជាបងប្អូនមើលទៅលើនេះបាទកូនខ្មុំដែលកំពុងអវាមួយទូចនេះទោះបីបើវាមាន កាយសម្បទាមើលទៅរៀងគាត់បើប៉ុន្តែស្លាបវាទូចខ្លីឬក៏រួញបាទអញ្ចឹងកូនខ្មុំមិញនេះទោះបីបើវាកើតមកក៏ប៉ុន្តែក៏ប៉ុន្តែវាពុំមានលក្ខណៈអាច ធ្វើការបានទេបាទតិចទៀតទៅគេនឹងអស់វាទម្លាក់ចេញពីទូហើយអញ្ចឹងវានឹងស្លាប់ទៅតាមយថាកម្មរបស់វាបាទអញ្ចឹងវិធីដោះស្រាយគឺខ្ញុំបញ្ជាក់បងប្អូនត្រូវតែលាស់បកងចោលហើយយើងយកបកងថ្មីយកមកដាក់បើសិនជាមេនឹងចាស់គឺយើងត្រូវដូរមេផងដែរបាទណាអញ្ចឹងដាច់ខាតគឺបងប្អូនកុំស្ដាយវាទីមួយគឺយើងនៅលាស់បកងចោលស្អាតលាងទូហើយដាក់កាតចៃបាទ ហើយបើសិនជាមានអាស៊ីតគឺយើងបាញ់អាស៊ីតបាទបើសិនជាអត់មានទេគឺដាក់កាតចៃហ្នឹងទៅបាទបើសិនជាបងប្អូនមានសំណួរមានចម្ងល់អីចំពោះរឿងចៃបាទរឿងឃុំអីបងប្អូនអាចឆាតចូលនៅក្នុង page ឬក៏ឆាតចូលនៅក្នុង group ណាអញ្ចឹងក្នុងការដោះស្រាយរវាងចៃបាទហើយនឹងសមើបាទពីមុខហ្នឹងគឺ យើងវិធីសាស្ត្រនៃការធ្វើនឹងគឺស្តៀងស្តៀងគ្នាបាទមិនខុសគ្នាទេបើសិនជាបងប្អូនទុកវាតទៅមុខទៀតក៏វាអត់មានផលចំណេញដែរគឺមានតែខាត់បង ខាត់ពេលវេលាខាត់បាទលុយកាក់ផងដែរបើសិនជាយើងដាក់ទឹកស្ករជាប្រចាំរាល់ថ្ងៃហើយឃុំនោះវាអត់ឡើងហើយយើងដាក់ទៅចោលទៅចោលវាខាត់ណាបាទអញ្ចឹងគឺវិធីសាស្ត្រគឺមានតែធ្វើបែបនឹងឯងបាទអញ្ចឹងបើសិនជាបងប្អូនមានសំណួរមានចម្ងល់អីគឺឆាតចូលនៅក្នុង page ឬក៏ បាទ comment នៅក្រោម YouTube ឬក៏ឆាតចូលនៅក្នុង Telegram Group បាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះបើសិនជាបងប្អូនគិតថាវាមានប្រយោជន៍បងប្អូន share ចូលនៅក្នុង profile របស់បងប្អូនដើម្បីទុកមើលអូខេបាទជួបគ្នានៅវីដេអូក្រោយ